លេងច័ន្ទមករាករណាប្រគិនសំណួរមានធัวណាដែលលើក ទឹកចិត្តឬអត់គុណម្ចាស់លើកទឹកចិត្តនឹងយើងគ្រាន់តែនិយាយទៅទេជាភាសានិយាយបើយើងនិយមន័យថាតើដោយមួយដេចដែលហៅថាលើកទឹកចិត្តនោះជា inspiration or motivation or encouragement អង់គ្លេសគេថាអញ្ចឹងជំរុញទឹកចិត្តធ្វើឲ្យវាមាន កម្លាំងចិត្តធ្វើអីមួយមានច្រើន ការធ្វើឲ្យមានកម្លាំងចិត្តប៉ុន្តែកម្លាំងចិត្តនឹងរឿងអីកម្លាំងចិត្តរឿងបាបក៏មានឧទាហរណ៍គេសរសើរធ្វើអីតើគេអត់សរសើរយើងអត់កម្លាំងចិត្តធ្វើឯងមែនទេមែនពេលខ្លះដល់គេសរសើរទៅក៏មានកម្លាំងចិត្តធ្វើអើអញ្ចឹងមានកម្លាំងចិត្តធ្វើខ្លះយើងមិនធ្លាប់និយាយអញ្ចឹងមិនកម្លាំងហ្នឹងកម្លាំងអីកម្លាំងលោភៈ ហ្នឹងហើយក៏ប៉ុន្តែធัวដែលជាកម្លាំងពិតប្រកបនោះគ្មាននរណាឲ្យទេក៏គ្មានធัวណាឲ្យដែរតែ ជាធัวដែលត្រូវ build ដោយខ្លួនឯងណាហៅថាពលៈធัวពលៈធัวធัวដែលមានកម្លាំងមាន5សទ្ធាពលៈកម្លាំងគឺសទ្ធាសតិពលៈកម្លាំងគឺសតិ អឺវិរិយៈបលៈកម្លាំងគឺសេចក្តីព្យាយាមសតិបលៈកម្លាំងគឺសតិសមាធិបលៈកម្លាំងគឺសមាធិនិងបញ្ញាបលៈកម្លាំងគឺ បញ្ញាបើធោទាំង5នឹងខ្លាំងហើយវាគ្មានបាក់ទឹកចិត្តទេចិត្តនឹងវាត្រូវតែខ្លាំងសំបីតែមីព្រៃបិសាចស្អីក៏មិនខ្លាចដែរតើធូនត្របៀលពីណាពីណាអ្នកឲ្យថាអត់ទេត្របៀលដោយខ្លួនឯង កើតពីការយល់ជាមុនសិនតែបើយើងនៅត្រូវការអ្នកដតីលើកទឹកចិត្តទេចិត្តចិត្តហ្នឹងងាយបាត់ងាយបាត់ទៅវិញអាគេឲ្យហ្នឹងពាក្យសាមញ្ញគេនិយាយថារបស់គេឲ្យគេគង់យកទៅវិញអញ្ចឹងហ្នឹងហើយអញ្ចឹងយើងត្រូវសិក្សាទៀតថាចុះអាបាក់ទឹកចិត្តនឹងល្មិចអាលើកទឹកចិត្តមកពីបាក់ទឹកចិត្តអាតួបាក់នឹងស្អីគេតួបាក់ទឹកចិត្តនឹងមិនមែនជាកុសលទេ គឺជាអកុសលរោរោរោស្អីគេអាហ្នឹងអាបាក់ទឹកចិត្តណាកើតទៅជាជំងឺបាក់ទឹកចិត្តជំងឺ stress depression អីហ្នឹង anxiety អីហ្នឹងអាតបប្រមល់ស្អីគេរៀនបរមត្តទៅច្បាស់ចេះច្បាស់ចេះគឺតោសមូលចិត្តពីរដួងវាមានអីក្រៅពីអាហ្នឹងតោសមូលចិត្តពីរដួងចាប់វាបានលែងបាក់ចិត្តហ្នឹងរាល់ថ្ងៃហ្នឹងយើងចិត្តតបាក់ហ្នឹងមកពីអត់ស្គាល់អាហ្នឹង អភិធម្មអភិធម្មនឹងរៀនអានឹងរៀនអាជំងឺបាក់ទឹកចិត្តនឹងរៀនអាអត់កម្លាំងចិត្តនឹងឯងដើម្បីអីកាលណា យើងតាមដានវាបានស្អីចូលចូលមកធ្វើការវិញគឺអធោ5វាចូលមកធ្វើការវិញសទ្ធាសតិវិរិយៈសមាធិបញ្ញាហ្នឹងវាចូលមកធ្វើការវាលែងមានអាតួបាក់ហ្នឹងហើយអាតួបាក់ជាតួអកុសលអញ្ចឹងបើតួកុសលចូលមកវាកំចាត់អកុសលអញ្ចឹងវាមានទិភាពភ្លឺស្វាង មានកម្លាំងទាំងសុខភាពផ្លូវចិត្តនឹងវាមានកម្លាំងទៅធ្វើឲ្យទាំងសុខភាពផ្លូវកាយនឹងល្អទៀតផងតែយើងដើរគិចហើយតបាក់ទឹកចិត្តនឹងទៅរស់អីទេណោះគឺយើងរស់អី something ហ៎យើងអោយរស់អីទៀតហ៎រស់អីមកទៅមិនព្រោះខ្ញុំកំពុងតបាក់ទឹកចិត្តខ្លាំងហ៎វាគ្មានខ្ញុំឯណា បាក់ទឹកចិត្តទេគឺតោសៈមូលចិត្តវាកើតឡើង ណាតួរោគវាកំពុងតែ fight ខាងក្នុងហ្នឹងតែយើងវាអត់ពិនិត្យមើលរោគហ្នឹងយើងចង់រកអីទៅជំនួសវិញទៀតហ្នឹងហើយជំងឺបាក់ទឹកចិត្តនឹងគ្មានអីក្រៅពីទោសៈមូលចិត្តពីរដួងឯងអត់មានអត់មានឃើញយើងឃើញថាជំងឺបាក់ទឹកចិត្តមិនមែនកើតពេលសុបាយទេមែនទេកើតពេលអាការទុកហ្នឹងឯងកើតពេលមួម៉ងកើតពេលអត់សុបាយចិត្តកើតពេលធុញថប់កើតពេល អត់មានជំនឿចិត្តឃើញទេអាតនឹងជាជំងឺបាក់ទឹកចិត្តចិត្តថាទៅអាត្មា ទៅមើលឲ្យ psychology ស្អីពួកចិត្តសាស្ត្រអីស្អីនិយាយមិនដឹងប៉ាត់ណាប៉ាត់ណីមិនដឹងស្អីរូបអាប្រភពវាអត់ឃើញរូបប្រភពអត់ឃើញទេអឺដើម្បីកុំឲ្យបាក់ទឹកចិត្តអ្នកឯងត្រូវតែចេះអ្នកឯងត្រូវតែចេះយកកិលេសជួយកិលេសឃើញទេអត់បរិញ្ញាឲ្យឃើញទោសរបស់វាតាមសេចក្តីពិតផងហ្នឹងអត់បៀលខ្លួនឯងឲ្យខ្លាំងមែនទែនផងហ្នឹង អញ្ចឹងវិលមកវិញថាជំងឺបាក់ទឹកចិត្តមិនមែននរណាឲ្យទេ គឺជាច្រេះកើតនៅក្នុងចិត្តនេះឯងដូចដូចពាក្យធម្មលោកថាអយតោមលឹងសមុទ្ថាយតមេវខាតតិច្រេះវាកែតវាកើតចេញពីដែកណាវាស៊ីដែកនឹងយើងអត់លាងជំរះអាចអាដែកនឹងវាស្អាត ច្រេះវាស៊ីស៊ីទៅដែកទូចទៅទូចទៅតែយើងអត់ឃើញអាហ្នឹងទេអត់ឃើញអាច្រេះដែលជាប់នៅហ្នឹងទេយើងអត់ឃើញអាហ្នឹងទេយើងចង់យកស្អីមកស្រោបវា ពួកដែកខ្ញុំទុនណាស់អញ្ចឹងយកអីមកស្រោបវាស្រោបទៅក៏ប៉ុន្តែច្រេះនៅខាងក្នុងស៊ីទល់ល្អខ្វះអីមនុស្សកាន់តែមានកាន់តែធំកាន់តែល្បីស្លាប់ខ្លួនមកកកោកព្រោះអីគាត់យកខាងក្រៅយកមកស្រោប គាត់បានខ្យួរទេគាត់បានខ្យួរខាងក្នុងគាត់បានឃើញមេរោគថាគាត់ពិបាកចិត្តមកពីអីទេគាត់គិតថាមកពីជំនួញគាត់គិតថាមកពីរឿងខាតគាត់គិតថាពីរឿងស្អីស្អីស្អីស្អីគាត់គាត់បានជាភ្លេចការគាត់កើតមកចង់និយាយថាពាក្យអសរោះបន្តិចវាអត់មានអីតទេចេះអានូលកកើតមកក៏អត់ព្រមដឹងអានឹងប៉ុណ្ណឹងដល់គាត់បាត់បង់អីបន្តិចពីក្រៅមកគាត់ត្រូវរកអីដូរជំនួសអញ្ចឹងអាមេរោគផ្លូវចិត្តរបស់គាត់ហ្នឹងមិនបានព្យាបាលទេ ថ្មឧទាហរណ៍ថាដែកហ្នឹងដូចចិត្តយើងអញ្ចឹងអាទូកិលេសដែលរុំចិត្តហ្នឹងដូចជាច្រេះវាកើតនៅនឹងវាស៊ីក្របក្របអត់ដឹងទេដល់ពេលមនុស្សចិត្តរុំអត់អត់ clean ទេអត់ clean ទេអត់ clean ដែកហ្នឹងទេពួកពេលវាពេលវាច្រេះកើតឡើងដែកហ្នឹងរៀងរីកជាងមុនណាវារៀងរីកជាងមុនហ្នឹងពីព្រោះកម្មច្រេះវារីកធំដោយមនុស្សអញធំឡើងធំឡើងធំឡើងអញល្បីចេះអញមានចេះ អញមានឋានៈអញ្ចេះហ្នឹងឯងអញអញហ្នឹងឯងដូចច្រេះចឹងវាមកវាមករុំហើយយើងស្មានតែវារឹងអត់ទេតួដែកខាងក្នុងកាន់តែតូចហើយវាស៊ីតួកិលេសតួអញតួខឹងតួស្អប់តួមនុស្សអួតអាងតួស្អីដូចសិតតួច្រេះវាមករុំចិត្តយើងរុំចិត្តយើង ហើយយើងរស់សេចក្តីសុខកាន់តែលែងឃើញខ្វល់រហូតខ្វល់រហូតខ្វះអីអ្នកមាន លុយរាប់លានដុល្លាររកពេលដេកមិនសុខរឿងអីណាអាត្មាអត់មានអាដេកស្រួលណាមកពីអីព្រោះអីពីព្រោះកិលេសដែលដូចជាដែកដែលច្រេះរុំដែកហ្នឹងក៏អត់ឃើញទោសហើយក៏អត់ហ៊ានលៀងទៀតឧទាហរណ៍ថាស្ដាប់ធัวនិយាយពីការឃ្លីនចិត្តជំរះចិត្តភួចិត្ត ឲ្យវាស្អាតគាត់ហ៊ានស្ដាប់ទេពួកខ្លាចគាត់ខ្លាចបាច់បាត់ច្រេះហ្នឹងណាដោយដោយមនុស្សក្នុងសង្គមយើងទោះស្ដាប់ធម៌មិនណាពងរស់ស៊ីអញ្ចឹងខ្លាចវាលែងចង់បានគាត់ថាអញ្ចឹងខ្លាចវាលែងចង់បានដូចមនុស្សដូចដូចតួដែកអាត្មាថាដែកនឹងវាចេះនិយាយចោះដែកនឹងវាកំពុងច្រេះរុំឡងធំអញ្ចឹងហើយដល់មានគេចង់ clean វាចង់ជួយ clean វាវាវាអោបទុកទៅ clean មិន clean ទៅរស់មិនកើត អញរងថ្ងៃបានធំដោយសារហ្នឹងហ៎ដោយសារច្រេះហ្នឹងបើអត់ដឹងថាអាច្រេះហ្នឹងកំពុងតែស៊ីខ្លួនឯងហ្នឹងជិតដាច់អត់ដឹងហ៎យូរយូរបន្ទុកធំតូធំតូហ្នឹងវាធំទៅច្រេះដាក់ទៅមកបថៅបាក់បាត់មានស្អីជួបរឿងអីមួយវាបាក់សឹកមកត្រូវវិនិច្ឆ័យមុខលបត្រូវបាត់គូស្នេហាត្រូវអីអីវាទូចអស់ហើយកាលពីមុនច្រឡំថាណាខ្លួនឯងធំអញប៉ុណ្ណឹងដែរអញធំដែរគេត្រូវតែស្រឡាញ់អញខ្លាយជាតារា ខ្លាយជាអីស្រាប់តែនាងសង្សារនឹងបែកចិត្តទៅវាតូចចិត្តខ្លាំងណាស់អញល្បីប៉ុណ្ណឹងដែរអញឃើញទេស្មានតែខ្លួនឯងនឹងវាធំតាមពិតអត់មានអីធំទេច្រេះធំច្រេះដែលតួកិលេសនឹងវាធំទេចឹងបានចុងក្រោយដើម្បីឲ្យដែកនឹង clean ដើម្បីឲ្យដែកនឹងស្អាត មានភាពរឹងមាំឡើងវិញវាមានអីវាទល់តែ clean វាដោះវាឲ្យជ្រះដែកនឹងទូចក៏ត្រូវតែដោះវាចេញដែរដោះទល់តែស្អាត ទល់តែស្អាតច្រេះហ្នឹងបើយើងប៉ះបើអីយើងផ្សាថែមបានតែមិនតន់ជ្រះអាហ្នឹងផ្សាថែមអត់ជាប់ទេឃើញមេគារបស់ពពុទ្ធមិនឯងចង់រស់សេចក្តីសុខនៅក្នុងចិត្តអ្នកត្រូវជំរះចិត្តគំរោអាហ្នឹងយើងថាប្រើពាក្យរោទៅចុះបន្ទាតពិតគ្មានរោឯងត្រូវជំរះទៅជំរះវាជ្រះចេញដែកមករឹងមាំអស់អាគ្រឿងពុកនឹងចេញហើយ ជំនាគារបស់សត្វលោកយើងរងថ្ងៃហួអីគេមិនជំរះទេជ្រេះអីជ្រេះទៅមានរុំថែមរុំថែមរុំថែមយូរយូរស្វិតទូចទៅទូចទៅអាដែកក្នុងហ្នឹងចិត្តហ្នឹងវាអត់មានកម្លាំងទេហើយបាក់ទឹកចិត្តហ្នឹងវាមកពីអីថាមកពីច្រែងធំពេកហើយទ្រួតំនន់ធ្ងន់ណាដែកក្នុងតូចធំតែច្រែះហើយទ្រួតំនន់ធ្ងន់ទ្រួតំនន់ធ្ងន់ស្អីគេតំណែងយុសស័កគេឈ្មោះគិតយុសគេថាសុទ្ធតំនន់ទាំងអស់ សត្វងន់ទាំងអស់អាហ្នឹងអាគេសរសើរអាគេលោកតម្កើងអាគេឲ្យមេដៃអាគេស្អីហ្នឹងសិតតែទងន់នេះហ្នឹងហើយចិត្តនេះកាន់ទូចទៅទូចទៅអាច្រេះកិលេសហ្នឹងវារុំនឹងចឹងចឹងដើម្បីឲ្យដៃនឹងរឹងមាំឡើងវិញទល់តែ clean ច្រេះគម្រោះអីបន្ថែមដំបងឡើយបើនៅច្រេះឡើយទៅត្រូវ clean ត្រូវជំរះអាច្រេះហ្នឹងបាក់ទឹកចិត្តស្អីគេគឺទោសៈមូលចិត្តតួ clean ហ្នឹង ប៉ុន្តែអានឹងទៅបានពពុទ្ធបរិញ្ញាឡងច្បាស់ចេះ psychology ណាក៏បរិញ្ញាអត់ច្បាស់ដែរអត់ច្បាស់ទេទៅពេទ្យចិត្តសាស្ត្រណែឯងទៅដើរលេងណែឯងទៅកំសាន្តទៅសบายអីសบายទៅសិក្សាឲ្យដល់មើលអាសបាយនេះវាបាន តែពេលមិនតន់កើតទុកខ្លាំងមែនទេនេះនឹងអាដូចម៉ែនិយាយពីច្រេះចឹងយើងអាចពឹងច្រេះនឹងបាន នៅពេលណា ដែលវាអត់តន់ប៉ះទង្គិច ខ្លាំងមែនទេ ដែកនឹងធំមែនប៉ុន្តែធំដោយសារច្រេះអាឲ្យទៅសុបាយនឹងដាក់ច្រេះថែមទៀតច្រេះនឹងពូនថែមទៀតទងន់តិចទៀតប៉ុន្តែវាអាចរឹងមាំដែរបើគេអត់តន់ប៉ះអីខ្លាំងមើលទៅដូចមាំដែរព្រោះវាធំទៅធំទៅសិតច្រេះប៉ុន្តែដល់ធំមកដបងភឹងមកអាលេះតែច្រេះនឹងចេញអស់ទៅអាដែកនេះឈោះខ្លួនឯងឡើងកើតទូចពេកយើងថាំងបើពិបាកយើងទៅដើរលេងទៅទៅអីទៅបានដែលវាមិនតន់ប៉ះទឹកកិច្ចខ្លាំង តែប៉ះតែកិច្ចខ្លាំងអាសបាយនឹងសាបឈឹងអាសបាយដែលយើងទៅរួមមកជំនួសថាពេលយើងស្រែឲ្យសាបឈឹងគ្មានសល់អីមិនតិចទេអត់មានទេអត់មានទេសាក់មើលទៅញាតិញោមពេលកើតទុកខ្លាំងដែលថាធ្លាប់សបាយអីហ่าចូល KTV ហ៎អានឹងឮតែថាណាអូទៅលេងបាទៅលេងស្រីទៅលេងស្រាអាកោតទុកខ្លាំងអាខាតចំនួន ខ្លាំងអាទុកខ្លាំងមែនទែនអាឈឺខ្លាំងមែនទែនអាខ្លាំងមែនទែនខ្លាំងមែនទែនទៅលេងទៀតមើលបើសបាយអត់សបាយទេ ស្បាយមិនកើតបើតូមម្នាស់វាកើតខ្លាំងអអវិនិច្ឆ័យ5យ៉ាងវាកើតខ្លាំងបើនិយាយពីសុខភាពវាកើតខ្លាំងឥឡូវលឺកើតមហារីកទៅស្វាយទៀតទៅ ទៅមិនរួចទេមិនរួចដាច់ខាតនឹងចឹងថ្មគ្រាន់តែធ្វើជា introduction មួយថាគ្មានធនណាជួយទៅលើក ទឹកចិត្តយើងដោយយើងមិន ដឹងពីរោគផ្លូវចិត្តរបស់យើងថាតើតួបាក់ទឹកចិត្តនឹងស្អីគេជាមុនសិននោះទេ